បែកការអស់ដេននីក្វាន់ថា ពេលសម្រាប់កូនចាំបង្ហាញមុខប្តីស្រាប់តែបុរសម្នាក់នេះបង្ហាញរូបថតហើយប្រាប់ថារហូតមកដល់ពេលនេះតារាសម្ដែង Den Nikwan បានពោពោះអស់រយៈពេល7ខែហើយហើយក៏ត្រៀមនឹងសម្រាលនៅក្នុងពេលឆាប់ៗខាងមុខនេះផងដែរទោះយ៉ាងណាចំពោះឪពុករបស់ក្មេងនេះវិញ Deniquan បង្ហាញ ពេលខ្លះក៏បន្តលាក់មុខជាក់ស្ដែង ពេលមុននោះ Deniquan ធ្លាប់បង្ហាញឪពុករបស់ក្មេងនេះម្ដងហើយតែមិនយូរប៉ុន្មានក៏មានបញ្ហាជាមួយគ្នាតារាសម្ដែងរូបនេះបង្ហាញសារផ្អើល Facebook បង្ហាញពីតម្រុយនៃការបែកបាក់ស្នេហា និងប្រមានទៅកាន់បុរសជាប្តីរបស់ខ្លួនទៀតផងក្រោយពីរឿងស្ងប់ស្ងាត់មួយរយៈស្រាប់តែកាលពីថ្ងៃទី25ខែឧសភាឆ្នាំ2022នេះ នាងបានបង្ហោះរូបថតជាច្រើនសន្លឹកក្នុងនោះមានរូបប្តីរបស់ខ្លួនទៀតផង តែអ្នកនាងបានធ្វើការលាក់មុខទៀតហើយ មិនដឹងថាជាប្តីដែលមានភាពរកម្មរកុសជាមួយនាង ហើយត្រូវរើគ្នាវិញឬអ្នកថ្មីនោះទេ បង្ហោះភ្ជាប់ជាមួយរូបថតជាច្រើនសន្លឹកនេះពេលនោះតារាសម្ដែង Danny Kwan បានរៀបរាប់ថាមនុស្សប្រុសណាដែលមិនចង់បានប្រពន្ធស្អាតឆ្លាតពូកែរកស៊ីនោះ ជាពិសេសប្រពន្ធដែលស្រឡាញ់ប្តីដឹងចិត្តប្តីពូកែថ្នមប្តីតាមរយៈនេះអ្នកគ្រប់គ្រងជាច្រើនចង់ឃើញមុខស្វាមីរបស់នាងខ្លាំងណាស់តែដេនីខ្វាន់បញ្ជាក់ច្បាស់ច្បាស់ថាពេលសម្រាប់កូនបានឃើញហើយទោះដេនីខ្វាន់និយាយបែបនេះក៏ពិតមែនតែប្តីរបស់នាង បានបង្ហោះរូបថតបង្ហាញភាពផ្អែមល្ហែមជាមួយនាងហើយប្រាប់ថាមកដល់ថៃហើយ ជូនព្រះនាងមកឆែកសុខភាពម៉ាក់និងកូន ប្តីដែលនាងថានឹងបង្ហាញមុខនៅពេលសម្រាលនោះ តាមពិតនាងធ្លាប់បង្ហាញម្ដងរួចមកហើយគឺជាមនុស្សតែមួយពលគឺជាឪពុករបស់កូននៅក្នុងផ្ទៃរបស់នាង មិនមែនអ្នកថ្មីផ្សេងទៀតមកពីណានោះទេ មានន័យថាពួកគេឆ្លោះគ្នាហើយក៏ត្រូវគ្នាវិញ ចាសសូមអរគុណសម្រាប់ការតាមដានព័ត៌មាននេះ